ក់ដែលងើទឹកបងវាកាន់ក្រាញ់មានក្រមុំនាងចប់ខ្លាញ់អូល្អនាងើទុកចិត្តបាញ់កែត្រង់ទីចាំអាលងនឹងចេះទូងក្បាលត្រង់ចេះជាយ៉ាងនងនាងចេះរួងក្បាលត្រង់ណែចេះបាញ់នាងអើយកែត្រង់អូល្អនាងអើយទៅដល់រួតែព្រងស្រាប់